រៀងធាត់ណាកន្ធំយ៉ាឆែអីយ៉ារៀងធាត់ណាត្រលំហាហាអីយ៉ាមុខមូតដោយថាងាអីយ៉ាដំណើរអ៊ីអ៊ីអីចាស់តគីធំណាស់បើបានប្តីចាស់ជួយធ្នមឲ្យស្គមអីដែរអាម៉ាត់អីនេះសងចាប់ដៃមួយចាចាអីចាអាម៉ាត់កុំព្រួយ អីចាំបងពួយឲ្យស្គមអីណែចូលចិត្តអោក្រាស់អីចាំបាលើបាក្រោមដើរទិញអាឡមុំពេញវិសាម្នាក់ឯងអូយជួយផងជួយផងអីចាំអាម៉ាប់ដេកកងអីណែសើបាក់ឆ្អែងឆ្អែង អីនៅថ្ងៃមុនយល់សពអីចោអាម៉ាប់ប្រឡែងមកពាក់ពីលើឯងសឺលុះហើយនេះប្រលឹងហើយដែរអាម៉ាប់អីនៅរៀងទីបិនៅត្រមែសាសាអីនៅចូលចិត្តដេកក្រែណាហេអីនៅស្អប់ណាស់អីនៅអត់រឹងណាអីតែថ្ងៃមុនឡើងមកអីនៅដេកខ្សែសូវភឹងអាម៉ាប់ដេកទុនធឹងអីចត់ជុលអកម្នាក់ឯង ទៅថ្ងៃមុនយល់សពអីណែអាម៉ាប់ប្រឡែងមកវាក់ពីលឺឯងអីណែទៅលុកណែប្រលឹងអីណែអាម៉ាប់អីណែរៀនទៀតអីណែត្រមែអីណែចូលចិត្តដេក្រេអីណែស្អប់ណាស់អីណែអនរឹងអីចាថ្ងៃមុនឯឡើងម៉ាច់អីណែដេកតែសូវឹងអាម៉ាប់ដេកទន់ធឹងអីជុលផ្អកម្នាក់ឯង